ទប់ទឹកភ្នែកមិនជាប់ប្តីធ្លាក់ខ្លួនពិការឲ្យប្រពន្ធទៅរកអនាគតថ្មីប្រពន្ធមិនព្រមតស៊ូបំរើប្តីមួយជីវិតស្រីអូនអាណិតពេកបានធ្វើរឿងមួយនេះជូនពិតជាកំសត់ណាស់ប្តីប្រពន្ធមួយគូនេះស្រឡាញ់គ្នាបដូរផ្ដាច់រហូតបរោះជាប្តីធ្លាក់ខ្លួនពិការតែទឹកចិត្តប្រពន្ធតស៊ូនៅបំរើប្តីទាំងក្តីលំបាកយ៉ាងណាក៏អត់ធន់គោរពប្តីជាឧត្តមស្វាមីដដែល ប្តីអាណិតប្រពន្ធពេកក៏ធ្លាប់ប្រាប់ឲ្យចាក់ចេញទៅសាងអនាគតថ្មី តែប្រពន្ធម្នាក់នេះនៅក្រាញ់ននាល ជាមួយប្តីដដែលស៊ូបីឡើងចុះលើផ្ទះបំរើគ្រប់សពក្រោយទទួលដំណឹងអំពីគ្រួសារដ៏កំសត់នេះ ស្រីអូនដែលត្រូវបានគេស្គាល់ថាជាសហគ្រិនជោគជ័យមួយរូបនៅកម្ពុជា លើវិស័យលក់ផលិតផលតាមអនឡាញ និងអ្នកម៉ែចិត្តធម៌ផងដែរបានដឹកនាំក្រុមការងារចុះដល់ផ្ទះប្តីប្រពន្ធមួយគូនេះ កាលពីម្សិលមិញនឹងបានជូនថវិកា8លានរៀលដើម្បីជួយដោះស្រាយជីវភាព ស្រីអូន បានសរសេររៀបរាប់តាមគណនី Facebook ថា ទុកទឹកភ្នែកអត់ជាប់ទេប្តីប្រពន្ធមួយគូនេះកំសត់ណាស់ស្រឡាញ់គ្នាណាស់ជូនថវិកា8លានរៀលសិន សម្រាប់គាត់ដោះស្រាយបញ្ហារួចទៅជូន ដើមទុន សម្រាប់គាត់រកស៊ីបន្តទៀតឧបត្ថម្ភជូន ស្រីលក្ខជាស្ត្រីដ៏ល្អជាភរិយាដែលស្រឡាញ់ប្តីណាស់ រំភើបចិត្តជំនួសគាត់ អ្នកចិត្តខាងសរសើរគ្រប់គ្នាថាគូគាត់ក្មេងៗណាស់តែតស៊ូមិនចោលគ្នាប្តីគាត់ពីមុនមានដំបៅធំក្លិនក៏គាត់និយាយថាទ្រាំបានគ្រប់យ៉ាងព្រោះជាប្តីប្តីអាណិតប្រពន្ធខ្លោចចិត្តចង់ឲ្យប្រពន្ធចាក់ចេញពីខ្លួនទេវតាអើយខ្លោចចិត្តណាស់គាត់នៅស្ទឹងត្រង់ភូមិច្រវាក់ដែកលេខទូរស័ព្ទស្រីលក្ខនាងខ្ញុំខមមិននៅខាងក្រោម0 ដោយក្តីគោរពសម្រាប់បងប្អូនដែលចង់ជួយដល់ស្រីលក្ខ086 99 48 75ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ